ប្រិមិត្តជាទីមេត្រីវាងស្រីនៅតុបលែងជាប់ក្រោយទទួលដំណឹងមរណភាពរបស់ស្រីអូនចេញមុខប្រលះចំចំ ទៅកាន់ពេទ្យឆ្មមជាការពិតខ្លាំងណាស់ដោយដែលប្រិមិត្តពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយករណីស្ត្រីម្នាក់ដែលមានឈ្មោះថាសៀងស្រីអូនអាយុ22ឆ្នាំត្រូវបានក្រុមគ្រូពេទ្យសម្ភមធ្វើការធ្វេសប្រហែសបណ្ដាលឲ្យ ដោយទាំងពុះវៀនដែលច្រឡំថាជាតងសុករបស់ទេរក់ឥឡូវបានបាត់បង់ជីវិត ធ្វើឲ្យគ្រប់គ្នាស្លុតចិត្តជាខ្លាំងបន្ទាប់ពីទទួល បាន ដំណឹងថាស្រីអូនទទួលមរណភាពហើយធ្វើឲ្យតារាស្រីដ៏ល្បីឈ្មោះវ៉ាងស្រីណូមិនអស់ចិត្តបានចេញមុខនិយាយចំចំផាំងផាំងទៅកាន់ពេទ្យឆ្មោមវីដេអូរបស់វ៉ាងស្រីណូធ្វើឲ្យប្រិយមិត្តជាច្រើនត្រូវចាត់សៀចែករំលែកពេញបណ្ដាញសង្គមដោយនៅក្នុងនោះវ៉ាងស្រីណូបាននិយាយចំចំថា ខ្ញុំគ្រាន់តែបាន ដឹងដំណឹងនេះភ្លាមធ្វើឲ្យខ្ញុំក្តៅចិត្តនៅមិនស្ងៀមទោះបីជាមុខមិនទាន់លាបអ្វីក៏ដោយប៉ុន្តែខ្ញុំមិនសុខចិត្តទេសពថ្ងៃនេះប្រទេសយើងជឿនលឿនខ្លាំងណាស់ហេតុអ្វីបានជានៅ មាន ពេទ្យដែលខ្សោយវិជាជីវៈបែបនេះ នាងខ្ញុំសូមនិយាយចំចំថា ពេទ្យឆ្មប នោះពិតជាភ្លើខ្លាំងណាស់ធ្វើការយូរហើយមិនក៏មិនស្គាល់អ្វីជាតងសុករបស់ទីរស់មិនក៏មិនស្គាល់អ្វីជា ពោះវៀនរបស់មនុស្សវាងស្រីណូបានចោទសួរចំចំទៀតថាខ្ញុំសួរដោយឆោតចោះឥឡូវនេះមន្ទីរពេទ្យសម្ភពដើមអង្ក្រងនោះ នៅ តែបន្តបើកទទួលភ្ញៀវទៀតដែរឬទេតើនៅ បង្កើតកូនឲ្យគេទៀតឬមួយក៏បិទទ្វារហើយបច្ចុប្បន្ននេះតើពេទ្យឆ្មបនោះ មាន ការសោកស្ដាយដែរឬទេដែលធ្វើ ការធ្វេសប្រហែសធ្វើឲ្យបាត់បង់ជីវិតមនុស្សបែបនេះ ភ្ជាប់ជាមួយនឹងវីដេអូនេះវ៉ាងស្រីណូក៏សំណូមពរឲ្យមហាជន ជួយ share ព័ត៌មាននេះទៅដល់ក្រុមគ្រួសារនៃសពស្រីអូនផងដោយកញ្ញាវ៉ាងស្រីណូចង់ចូលបុណ្យដើម្បីចូលរួមរំលែកទុកយ៉ាងក្រៀមក្រំចំពោះក្រុម គ្រួសារនេះសមក្រោយពីទទួល បាន ដំណឹងនេះមហាជនជាច្រើនក៏បានសៀចែករំលែកហើយក៏សរសើរដល់ទឹកចិត្តរបស់កញ្ញាវ៉ាងស្រីណូផងដែរសូមរំលឹកឡើងវិញបន្តិចផងដែរថាបច្ចុប្បន្ន ពេតឆ្មបនឹងធ្វើការធ្វេសប្រហែសកាយដោយទាំងពវៀនរបស់ស្រីអូនរហូតទទួលមរណភាពនៅពេលនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ឈរជើង មិនអោយធ្វើ អាជីពជាពេទ្យឆ្មបនេះរយៈពេល2ឆ្នាំ ហើយក៏អោយរៀនបន្ថែមនៅវិជ្ជាជីវៈថែមទៀតផងចាបន្ទាប់ពីទទួល បានដំណឹងថាស្រីអូនទទួលមរណភាពគឺមានមហាជនជាច្រើនសោកស្ដាយ ហើយក៏ធ្វើការរិះគន់សាជាថ្មីចំពោះពេទ្យឆ្មប ដែលកាយដោយទាំងពូវៀនរបស់ស្រីអូន រហូតឲ្យនាង បាត់បង់ជីវិតបែបនេះក្នុងនោះផងដែរវាងស្រីណូក៏មិននៅ ស្ងៀមដែរប្រលះចំចំ ខ្លាំងខ្លាំងចំពោះពេទ្យឆ្មបនោះហើយក៏គាត់ចង់ចូលរួមរំលែកទុកក្រុមគ្រួសារនៃសំជាការជួបបុណ្យផងដែរ។